ជំរាបសួរនាងខ្ញុំឈ្មោះហ៊ុនសុខាជាបុគ្គលិកកម្មវិធីអំណាននៃអង្គការរួមធរិតចានៅក្នុងមេរៀននេះយើងនឹងរៀនអំពីលំនាំបង្រៀនសកម្មភាពគោលទី1ការស្គាល់សូរអក្សរថ្មីចាការស្គាល់សូរគឺជាសមត្ថភាព ក្នុងការឮកំណត់និងប្រើប្រាស់សូរក្នុងភាសានិយាយមិនតែប៉ុណ្ណោះការស្គាល់សូរអាចឲ្យសិស្ស ចេះកំណត់ផ្សំប្រកប និងបំបែកសូរដើម្បីចេះអាន និងចេះសរសេរផងដែរចា៎នៅក្នុងការបង្រៀនសកម្មភាពទី1ការស្គាល់សូរអក្សរថ្មី យើងមាន2ជំហានសកម្មភាពបង្រៀនសំខាន់សំខាន់ដូចជាទី1លបែងទូទាយ ទី2លបែងបាទឬចាស់និងទេ ដូចនេះសូមលោកគ្រូ អ្នកគ្រូទាំងអស់គ្នាទស្សនាវីដេអូការបង្រៀនការស្គាល់សូរអក្សរថ្មីទាំងអស់គ្នា ដោយអនុវត្តតាម លំនាំបង្រៀនលម្អិតនៅ ក្នុងសៀវភៅណែនាំគ្រូកូនចង់រៀនមេរៀនថ្មីទៀតទេកូន ចាកូនចង់រៀនមេរៀនថ្មីទៀតចឹងកូនដាក់ដៃលើតុបងប្អូនគ្នា ចាហើយកូនមកមើលមកអ្នកគ្រូ អ្នកគ្រូនឹងធ្វើកាយវិការបង្ហាញកូនតើអ្នកគ្រូធ្វើអ្វីហ៊ុនមើលហើយអ្នកគ្រូចាប់បូតមកញិចអ្នកគ្រូតន់សួរណាកូនអ្នកគ្រូធ្វើអីកូនញិចចាញិចអីកូនចាអ្នកគ្រូញិចចៃចាស្ដាប់អ្នកគ្រូថាច្បាស់ណាកូន ចៃឥឡូវអត់តន់ថាកូនថាចាំថាអ្នកគ្រូឲ្យថាចាំកូនថាលឿហ៎ចាអ្នកគ្រូថាចៃអើឥឡូវកូនថាតាអ្នកគ្រូចៃអើឥឡូវកូនថាខ្លួនឯងដល់គ្នាមើលកូនចាល្អអឺពាក្យចៃមានសូចុងអៃចាស្ដាប់អ្នកគ្រូសិនណាកូនពាក្យចៃមានសូចុងអៃ អាយឥឡូវកូនថាតាមអ្នកគ្រូមើលពាក្យចៃមានសូចង់អាយអឥឡូវស្ដាប់អ្នកគ្រូណាអ្នកគ្រូថាអ្នកគ្រូថាមុនសិនណាកូនចាអាយហ៎កូនកុំតន់ថាអ្នកគ្រូថាម្ដងទៀតអៃហ៎ឥឡូវកូនថាតាមអ្នកគ្រូអៃហ៎កូនថាខ្លួនឯងចាអញ្ចឹងកូនបានស្គាល់សូ ចុងអៃហើយកូនបានស្គាល់សូស្រៈស្រៈអៃចាអញ្ចឹងយើងទាំងអស់គ្នានាំគ្នាលេង លបែងលបែងហ្នឹងយើងធ្លាប់លេងហ្នឹងមែនទេកូនចាគឺលបែងបាតចាស់ហ្នឹងនឹងទេចាកាលណាអ្នកគ្រូថាពាក្យតើពាក្យហ្នឹងមានសូចុងអីកូនធ្វើសញ្ញាប្រាប់អ្នកគ្រូបែបនេះណាបាទឬឬចា តែបើពាក្យនោះអត់មានសូចុងអៃទេយើងធ្វើសញ្ញាទេយល់ទេកូនចាចាំបើយល់ហើយកូនមើលអ្នកគ្រូសិនអ្នកគ្រូធ្វើឲ្យកូនមើលមុនកូនដាក់ដៃលើទឹកដល់គ្នាឡើងដាក់ដៃលើតុណាកូនចាអញ្ចឹងអ្នកគ្រូធ្វើឲ្យកូនមើលចាអដៃ ចាកូនអត់តន់ធ្វើទេកូនកុំតន់ធ្វើអ្នកគ្រូធ្វើឲ្យកូនមើលសិនណាចាម្ដងទៀតកូនតន់ធ្វើទេណាចាអ្នកគ្រូធ្វើឲ្យកូនមើលសិនដៃចាតើណាកូនចាឥឡូវកូនធ្វើជាមួយអ្នកគ្រូទាំងអស់គ្នាកៃ ធម្មយុទ្ធមើលមកអ្នកគ្រូកូនចាអរណាឥឡូវកូនធ្វើ ខ្លួនឯងកូនបិទភ្នែកអរគ្នាបិទភ្នែកឡើងកូនកូនដាក់ដៃចុះមកចំហៀងលើកដៃតែមកចំហៀងបានហើយចាតោះចាប់ផ្ដើមអ្នកគ្រូហៅណាដៃ ใครก่อนใครจ้า ฮะ เจ้า เจ้าก่อนเจ้า จ้า ไก่ ไก่ก่อนจ้า จ้า អញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូ បានទស្សនាវីដេអូហើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាដឹងទេថាតើលំនាំបង្រៀនសកម្មភាពទី1ការស្គាល់សូរមានអ្វីខ្លះចា៎ទាំងនេះ គឺជា ជំហានលំអិតនៃការបង្រៀនការស្គាល់សូរអក្សរថ្មីទី1លបែងទស្សទាយគ្រូត្រូវប្រើវត្ថុជាក់ស្ដែងរូបភាព កាយវិការឬពណ៌នាឲ្យសិស្សថាព្យាង្គឬពាក្យនិងប្រាប់សូរស្រៈទី2លបែងបាតឬចាស់នឹងទេដំបូងគ្រូបញ្យលសញ្ញា បាតឬចាស់នឹងទេបន្តមកទៀតគ្រូបញ្យលអំពីការលេងលបែងពេលលេងលបែងគ្រូហៅពាក្យមួយ ប្រសិនបើពាក្យនោះ មានសូរស្រៈដែលត្រូវរៀន សិស្សត្រូវធ្វើសញ្ញា បាទឬចាស់តែប្រសិនបើស្រៈនោះ មិនមានសូរស្រៈដែលត្រូវរៀនទេសិស្សត្រូវធ្វើសញ្ញាទេ នៅក្នុងការលេងល្បែងនេះដែរគ្រូត្រូវធ្វើជាគំរូដល់សិស្សមុន បន្ទាប់មកទៀតគ្រូនិងសិស្សចូលរួមធ្វើ ជាមួយគ្នាចុងក្រោយសិស្សអនុវត្តធ្វើដោយខ្លួនឯង